ดีทีวีละออเชียง សូមជម្រាបជូនដល់អតិថិជន DTV ទាំងអស់ឲ្យបានជ្រាបថាសូមធ្វើការអាប់ដេត OTA ដើម្បីទទួលបានប៉ុស្តិ៍បន្ថែមឬប៉ុស្តិ៍ដែលមើលមិនឃើញច្រើនសូមអនុវត្តដូចតទៅនេះរបៀបអាប់ដេត OTA Thaicom 8ស៊េរី 3902E ពណ៌សចុចមីនុយរំកិលចូលរូបកូនសោជ្រើសយកអាប់ក្រេតតាម OTA យក upgrade OTA តាមផ្កាយរណបចុច OK ជ្រើសរើសយកផ្កាយរណបថៃខុម8ហ្វ្រេកង់11480 H 30000យកចាប់ផ្ដើមចុច OK យកយល់ព្រមចុច OK សូមមេត្តារងចាំហាមដកដូចខ្សែភ្លើងម៉ាស៊ីននឹងដំណើរការដោយស្វ័យប្រវត្តិសូមអរគុណ ច្បាស់គ្រប់ប៉ុស្តិ៍ទស្សនាបានទូទាំងប្រទេស។